អូខេតោះចឹងជួបគ្នាជាមួយនឹងមេរៀនទី2ត្រូវគ្នាជាមួយនឹងមេរៀនទី3នៅ e-book របស់យើងចឹងមេរៀន chapter 1យើងបានរៀន chapter 2នៅក្នុង e-book យើងរំលងប៉ុន្តែយើងត្រូវអានបន្ថែមណាដើម្បីជាចំណេះដឹងសម្រាប់ខ្លួនឯងនៅក្នុងការរៀនមុខវិជ្ជានេះបន្ថែមទៀតអូខេហើយ chapter 3និយាយពី analyzing the marketing environment អញ្ចឹងយើងស្វែងយល់បន្តពាក់ព័ន្ធគ្នាជាមួយនឹងអរិយាប័ត្រឬក៏បរិយាកាសទូទៅនៅក្នុងទីផ្សារយើងត្រូវចេះ វិភាគយ៉ាងម៉េចណានៅក្នុងមេរៀនហ្នឹងអូខេអញ្ចឹងដើម្បីយើងវិភាគទៅលើអឺបរិយាកាសទីផ្សារយើងត្រូវប្រោតសំខាន់ទៅលើកត្តាអីខ្លះអញ្ចឹងចំណុចនៅក្នុង slide នេះគឺបង្ហាញពី outline ដែលយើងត្រូវសិក្សាស្វែងយល់ពីលក្ខណៈនៃ ទីផ្សារអញ្ចឹងនៅក្នុងនេះ outline ទី1គេនិយាយពី the company micro environment នេះមាន micro មាន company macro environment បន្តមកទៀតគឺ demographic marketing environment ពាក់ព័ន្ធជាមួយនឹងបរិយាកាសទីផ្សារផ្នែកបជាសាស្ត្រ demographic ណាអានេះគឺបរិយាកាសនៅក្នុងក្រុមហ៊ុន មានមីក្រូនិងម៉ាក្រូអានេះយើងត្រូវស្វែងយល់តាមមីក្រូនេះយ៉ាងម៉េចម៉ាក្រូនឹងយ៉ាងម៉េច អូខេបរិយាកាសសេដ្ឋកិច្ចអញ្ចឹងយើងត្រូវដឹងអញ្ចឹងនៅពេលដែលយើងរៀនទីផ្សារយើងត្រូវស្វែងយល់ទាំងអស់មិនទៅទីផ្សារហ្នឹងអញ្ចឹងនៅក្នុងនេះគឺជាចំណុចអៅឡាញដែលយើងត្រូវស្វែងយល់អ្វីដែលយើងត្រូវរៀនគឺយើងរៀននៅក្នុងបរិបទនៅក្នុងខ្លឹមសារផ្អែកសំខាន់ទៅលើអឺទ្រឹស្ដីហើយយើងយកមកវិភាគហើយផ្សារភ្ជាប់ជាមួយនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅក្នុងប្រទេសដទៃទៀតក៏ដឹង។ ចឹងកលឹះសំខាន់សំខាន់នៅក្នុងនេះគឺគេបានបង្ហាញពាក់ព័ន្ធជាមួយនឹងបរិយាកាសសេដ្ឋកិច្ចអញ្ចឹងយើងដឹងថាបរិយាកាសសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្នហ្នឹងយ៉ាងម៉េចនេះទី2ទីទី5 natural នេះ environment បរិយាកាសផ្នែកធម្មជាតិណាផ្នែក technology អញ្ចឹងយើងមិនបាច់ចាំគិតអីច្រើនយើងគិតថា environment ហ្នឹងគឺគេនិយាយពី កត្តាទូទៅជុំវិញទីផ្សារហើយគឺបរិយាកាសទីផ្សារហ្នឹងអញ្ចឹងយើងកត្តាទី1ដែលគេត្រូវគិតដែរនេះផ្នែកសេដ្ឋកិច្ចផ្នែកធម្មជាតិផ្នែក technology political and social environment ផ្នែកគោលនយោបាយជាមួយនឹងសង្គមផ្នែកវប្បធម៌វប្បធម៌ហើយចុងក្រោយគឺ responding to the marketing environment ការឆ្លើយតបទៅនឹងបរិយាកាសទីផ្សារហ្នឹងទាំងអស់ហ្នឹងបរិយាកាសទីផ្សារខាងទាំងអស់ហ្នឹងតើយើងត្រូវឆ្លើយតបយ៉ាងម៉េចអញ្ចឹងសម្រាប់យើងនេះគឺជា outline សម្រាប់រៀននៅក្នុងមេរៀនទី3នេះបាទអូខេអញ្ចឹងយើងត្រូវស្គាល់ត្រូវស្គាល់និយមន័យហៅអ្វីទៅហៅថា marketing environment នៅក្នុងនេះនេះបរិយាកាសទីផ្សារ បរិយាកាសទីផ្សារសំដៅទៅលើអ្វីនេះគឺរួមបញ្ចូលទាំងនេះ actor នេះ force outside នេះអ្នកចូលរួមសម្ដែងនេះអ្នកចូលរួមសម្ដែងមានន័យថាកត្តាចូលរួម ហើយជាមួយនឹងកត្តាខាងក្រៅនៃទីផ្សារដែលជះឥទ្ធិពលទៅលើ សមត្ថភាពនៅក្នុងការគ្រប់គ្រងការបង្កើតការរក្សាទំនាក់ទំនងជាមួយនឹងអតិជនឲ្យទទួលបានជោគជោគជ័យ នេះគឺជានិយមន័យរបស់វាណាយមន័យពាក់ព័ន្ធគ្នាជាមួយនឹងទីផ្សារបរិយាកាសទីផ្សារអញ្ចឹងវាមានតាំងកតាខាងក្នុងកតាខាងក្រៅនៃទីផ្សារដែលជាអត្តពលអញ្ចឹងអាកតា ខាងក្នុងកតាខាងក្រៅបាញ់មិញហ្នឹងគឺជា outline នៅក្នុងអឺ outline ដែលគ្រូបាន បង្ហាញពី slide ទី2បាញ់មិញណាកតាទាំងអស់ហ្នឹងឯង ហើយសួរវាជាអត្តពលយ៉ាងម៉េចវាជាអត្តពលទៅលើការតំណាក់តំណងរបស់យើងនឹងការថែទាំនឹងការកសាងតំណាក់តំណងជាមួយនឹងអតិជនព្រោះនិយាយពីទីផ្សារគឺយើងសំដៅទៅលើការចេះតំណាក់តំណងគ្នាណាការចេះតំណាក់តំណងគ្នាបើសិនជាយើងអត់ចេះតំណាក់តំណងគ្នាទេ យើង មិនទទួលបានផលទេ មិនទទួលបានផលច្រើនទេនិយាយចេះយើងបានផលមកល្មមតែបើសិនជាយើងចេះតំណាក់តំណងល្អឱកាសទីផ្សារយើងមាន ចក្តានុពលខ្លាំងតាមរយៈការដែលយើងចេះតំណតំណងល្អយើងយើងលក់ម៉ាស៊ីនត្រជាក់ឬក៏ម៉ាស៊ីនបោកតាមបណ្ដាខេត្តយើងនៅពេញអញ្ចឹងទៅយើងលក់មកតាមបណ្ដាខេត្តអញ្ចឹងអីវ៉ាន់ដែលយើងបោះយកមកឲ្យអតិជន ជាងដែលយើងយកមកដំឡើងឬក៏ជាងយើងអីផ្សេងផ្សេងគឺយើងអាចតំណតំណងបានបើសិនជាយើងចេះតែរក្សាតំណតំណងល្អជាមួយនឹងអតិជនអតិជនគាត់នឹងមានតម្រូវការបន្តហើយ មិនអត់ទេបើគាត់ដាក់ម៉ាស៊ីនត្រជាក់មួយឬក៏គាត់តម្លើងកាមេរ៉ាមកគ្រាប់ពីរគ្រាប់អញ្ចឹងយើងចេះតែសិអតឧស្សាហ៍ទេទៅសួរនំណាសួរនំពីសេវាសួរនំពីអីហើយបើសិនជាយើងអាសាទៅឧទាហរណ៍យើងចុះមកជើងទៅខាងពោធិ៍សាត់បាត់ដបងពុងធំអីចឹងទៅទៅពុងធំណាទីមិនជ័យអីអាហ្នឹងតែ ចឹងបើសិនជាយើងចោះទៅមួយខ្សែហ្នឹងយើងទៅច្រឡំកំពង់ធំមួយខ្សែហ្នឹងគឺខាងកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងអាហ្នឹងយើងទៅមួយខ្សែហ្នឹងគឺអឺជាងឬក៏ម៉ូយយើងត្រង់កន្លែងណាដែលមានធ្លាប់មានយើងអាចទេសួរសុខទុក្ខគាត់ចូលលេងគាត់មួយផ្លែតហ្នឹងទៅណាទៅដាក់កាមេរ៉ានៅកន្លែងនេះកន្លែងនេះអាហ្នឹងយើងចូលតំណតំណងគាត់មានខ្វះខាតឬក៏អី គឺយើងអាចកែតម្រូវគាត់ឬក៏គាត់ មានតម្រូវការបន្ថែមគឺគាត់តំណតំណងមកយើងដែរហ្នឹងគណៈពេលហ្នឹងណាអាហ្នឹងជាតំណតំណងល្អហ្នឹង market environment អូខេហ្នឹងគ្រូនិយាយពីលក្ខណៈនៃទីផ្សារហើយថាទីផ្សារយើងត្រូវបដោតសំខាន់ទៅលើអីខ្លះគឺទិសដៅទៅលើការតំណតំណងអូខេយល់ពី micro environment នៅក្នុងនោះណា micro environment បរិយាកាសផ្នែក ពីតូចនៅក្នុងក្រុមហ៊ុន micro environment consist មាន actor អ្នក close to company អ្នកមានក្រុមហ៊ុនឬក៏ actor ហ្នឹងគឺ អ្នកសម្ដែងហ្នឹងសម្ដៅទៅលើបុគ្គលដែលពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនដែលមានភាពជិតស្និទ្ធជាមួយនឹងក្រុមហ៊ុន ដែលចាត់តពលទៅលើលទ្ធភាពនៅក្នុងការបម្រើជូនអតិថិជនញ៉ា The company supplier នៅក្នុងនោះមានអីខ្លះ actor នៅក្នុងនោះមាន supplier អ្នកផ្គត់ផ្គង់ Marketing Intermediary នេះឈ្មោះកដាលទីផ្សារឬក៏អ្នកគុកជេបើនិយាយពីឡានវិញ អ្នកគុកជេឡានគុកជេម៉ូតូអ្នកលក់ដូរបោះដុំអីផ្សេងផ្សេងគេហៅអ្នកអ្នកគុកជេអឺអ្នកអ្នកអ្នកឈ្មោះកដាលអញ្ចឹងណា Marketing Intermediary មានគ្រប់ហើយឥឡូវនេះ មានពួកពួក online អឺពួកដឹកជញ្ជូនក៏ជា marketing intermediary ដែរ customer market នេះ competitor and public អញ្ចឹងនៅក្នុងនេះគេហៅថា micro environment ដែលរួមបញ្ចូលទាំងអ្នកទាំងអស់គ្នាហ្នឹងដែលធ្វើឲ្យចេះតពលទៅដល់ការបម្រើដល់អតិជន មានន័យថាបើសិនជាពួកគាត់ល្អធ្វើឲ្យការបម្រើសេវាកម្មដល់អតិថិជនក៏ល្អដែរតែបើសិនជាអឺពួកគាត់ ផ្ដល់សេវាកម្មឬក៏គាត់ពុំមានលទ្ធភាពល្អទេ ការបម្រើសេវាកម្មជូនអតិថិជនក៏មិនល្អដែរ នឹងប្រជះគ្នាទៅវិញទៅមកអូខេតោះ company micro environment មានអីខ្លះដែលនិយាយមិញទិសដៅគឺលើនៅលើទីផ្សារចេញពីក្រុមហ៊ុនទៅមានណាប្រយ័ត្នសួរថា micro environment ហ្នឹងមានអីខ្លះនៅក្នុងហ្នឹងប្រយ័ត្នអត់ចេះអញ្ចឹងចំណុចដែលល្អចំណុចដែលត្រូវមានគឺមានទី1គឺ company គឺចេញពី company ខ្លួនឯងទៅគឺមាន supplier marketing intermediary competitor public ជាមួយនឹងមក customer អញ្ចឹងពី company មកដល់ customer មានកត្តាចំនួន4នេះឯងដែលឆ្លងទៅលើទីផ្សារតាមយ៉ាងនៅលើទីផ្សារនឹងឯងណាតាមរយៈទីផ្សារអូខេអាហ្នឹងគេហៅថា actor in micro environment ឬក៏ micro environment អូខេ ចឹងនៅក្នុង micro environment ហ្នឹងសម្រាប់ company មានអីខ្លះទៀតអាហ្នឹងចំណុចលំអិតចំណុចលំអិតនៅក្នុងផ្នែកនៃ micro environment ទី1គឺ company ចឹង company គាត់មានកត្តាផ្សេងផ្សេងជាច្រើនទៀតពាក់ព័ន្ធជាមួយនឹង company របស់យើងនេះកត្តានៅក្នុងក្រុមហ៊ុន ដែលជា micro environment ចំណុចទី1គឺនិយាយពី top management គាត់ទៅពាក់ព័ន្ធទៅលើកត្តាអឺ ដែលជំរុញឲ្យ company មានការរីកចម្រើនផ្នែក finance ផ្នែក R&D ផ្នែក research and development មួយទៀត purchasing ផ្នែកទិញលក់ណាផ្នែកប្រតិបត្តិជាមួយនឹងផ្នែកគណគណន័យអាទាំងអស់ហ្នឹងគឺ មានការរីកចម្រើន កាន់តែខ្លាំងតើយើងមានការជំរុញកាន់តែខ្លាំងទៅលើបរិបត្តិនៅក្នុង ស្ថានភាពទីផ្សារបច្ចុប្បន្នដែរអញ្ចឹងការរីកចម្រើនកាន់តែ រីកដុះដាលបាននេះនៅក្នុងនេះបើនិយាយពីវិស័យ digital នៅក្នុងពេលថ្មីថ្មីកន្លងមកគឺចាប់ផ្ដើមមានការរីកចម្រើនទៅលើវិស័យ digital អញ្ចឹងនៅក្នុងនេះមានការរីកចម្រើនខ្លាំងមែនទែនរហូតដល់74%នៅក្នុងឆ្នាំ2012នៅប្រទេសគេប៉ុន្តែ ប្រទេសយើងក៏ទៅតែមាន សន្ទុះទេអាហ្នឹងណាអូខេអាហ្នឹង micro environment នៅក្នុង company supplier កត្តាដែលចាត់តពលទៅលើ supplier មានអីខ្លះនេះ អានេះបកស្រាយទៅលើ micro នឹងតដែលប៉ុន្តែបកស្រាយលើចំណុច1 1 1 1នេះនេះ company មាន4 5ចំណុចតែពាក់ព័ន្ធទី2មក supplier ទី3នេះ marketing intermediary competitor publish នេះអញ្ចឹងដល់ចំណុចនីមួយនីមួយនេះគឺមានណានិយាយ supplier វាពាក់ព័ន្ធអ្នកផ្គត់ផ្គង់ហ្នឹងពាក់ព័ន្ធត្រង់ចំណុចណា intermediary ពាក់ព័ន្ធត្រង់ចំណុចណាកលឹះរបស់វាហើយ company ពាក់ព័ន្ធចំណុចណាអញ្ចឹងនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹង company ណាលំអិតទៅលើ company ដែលមាន6ចំណុចនៅក្នុងហ្នឹងកតា micro environment supplier provide the resource to produce good and service នេះអ្នកគ្រប់គងគឺគាត់ផ្ដល់ធនធាន ហើយនឹងការផលិតទៅលើផលិតផលហើយនឹងសេវាកម្មនេះ treat partner to provide customer value ថែទាំណាដៃគូរបស់ខ្លួនដើម្បីផ្ដល់តម្លៃឲ្យអតិថិជនអញ្ចឹងយើងអ្នកលក់បើសិនជាយើងជាអ្នកលក់បោះដុំវិញក៏ត្រូវតែចេះសួរនាំដែរថាមិនថាការងារមួយរយៈក្រោយនេះលក់ឲ្យអតិជនមកជាពិសេសគឺ សម័យ Covid នេះឯងសម័យ Covid ដែលជាអត្តពលទៅលើស្ថានភាពទីផ្សារអញ្ចឹងយើងត្រូវតែឧស្សាហ៍សួរនាំគ្នាណាទូរស័ព្ទ ទៅចំណាយច្រើនអូខេចំណុចបន្តនិយាយពី marketing intermediary marketing intermediary នេះ help company to promote sell and distribute its product to final buyer នៅក្នុង intermediary ហ្នឹងមានអីខ្លះណាគេរាល់អ្នក ដែលជួយសម្រួល ទាំងសេវាកម្មទាំងផលិតផលជូនទៅឲ្យអតិថិជននោះណាគឺជា intermediary ឬក៏គេឲ្យនិយមន័យម្នាក់ទៀតថាអឺ intermediary គឺជាគឺជា គឺជាអ្នកដែលនាំអ្នកទិញនិងនាំអ្នកលក់ជួបគ្នាអាហ្នឹងណាអាចអាចថាអញ្ចឹងក៏មិនខុសដែរហ្នឹង ហើយបើនិយាយពីសេវា ដឹកជញ្ជូនក៏ដូចគ្នាដែរសេវាដឹកជញ្ជូនគឺគាត់យកតំណែងពីអ្នកលក់យកទៅឲ្យអ្នកទិញហ្នឹងណានឹងដូចគ្នាគឺជួយ ក្រុមហ៊ុនជួយក្រុមហ៊ុននៅក្នុងនោះមានអីខ្លះ Interm Diary នេះណានៅក្នុងនោះជួយហើយនៅក្នុងនេះគេរូបរូបគោការរូបក្រុមហ៊ុនកោការក្រុមហ៊ុននេះហ្នឹងគឺសំដៅទៅលើភាពយកចិត្តទុកដាក់របស់ក្រុមហ៊ុនកោការកូឡាកោការកូឡាហ្នឹងគឺគាត់ ប្រើយុទ្ធសាស្ត្រដើម្បីថែទាំជាមួយនឹងអ្នកដែលគាត់ចែកចាយអញ្ចឹងគាត់ប្រើយុទ្ធសាស្ត្រល្អនឹងគាត់តែជា case យកមកករណីយកមកនិយាយប្រាប់ទេបាទអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹង intermediary មានអ្នកណាខ្លះដែលត្រូវពាក់ព័ន្ធអូខេនេះ intermediary មាន4ធំធំមាន4ធំធំ ទី1គឺ reseller reseller reseller ហ្នឹងគឺជាអ្នកលក់រាយអ្នក ដែលយកទៅលក់បន្តអាហ្នឹងគាត់យើងយកទៅតម្លាក់កន្លែងគាត់ហើយអតិថិជនមករកន្លែងគាត់ដែរ reseller ចំណុចទី2គឺ physical distribution firm ក្រុមហ៊ុនចែកចាយ ក្រុមហ៊ុនដឹកជញ្ជូនណាក្រុមហ៊ុនដឹកជញ្ជូន នៅក្នុងហ្នឹងអញ្ចឹងរាល់ប្រភេទក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ គឺពាក់ព័ន្ធគ្នាជាមួយនឹងគាត់ជា intermediary ហើយគាត់ជាឈ្មោះកដាលគាត់ជាអ្នកជួយជ្រោមជ្រែងគាត់ជាអ្នកជួយជ្រោមជ្រែងធ្វើម៉េចឲ្យដល់ដៃអតិថិជនដែរ marketing service agency អាចភ្នាក់ងារអីផ្សេងផ្សេងទៀតណាភ្នាក់ងារទីផ្សារដែលគាត់ស៊ីឈ្នួលមកការស៊ីឈ្នួលធ្វើស៊ីឈ្នួល ផ្ដល់សេវាកម្មឬក៏ស៊ីឈ្នួលឬក៏យកផលិតផលទៅលក់បន្តអាហ្នឹងគេហៅ marketing service agency ហើយនឹងចុងក្រោយ financial intermediary financial ហ្នឹងគឺ ផ្នែកហិរញ្ញវត្ថុណាឈ្មោះកដាលផ្នែកហិរញ្ញវត្ថុគឺប្រភេទពួក bank ប្រភេទពួក micro ហិរញ្ញវត្ថុប្រភេទពួកអីផ្សេងផ្សេងដែរ ជួយសម្រួលទៅដល់សេវាហើយឥឡូវនេះយើងប្រភេទ financial arrange financial intermediary ហ្នឹងសម្រាប់សេវាវេលុយហ្នឹងក៏ជា financial ដែរឲ្យតែផ្នែកហិរញ្ញវត្ថុផ្នែកលុយអញ្ចឹងយើងអាចចាត់ចូលបានចូលចូលជា ផ្នែកនៃ financial ហ្នឹងឯងណាទាំងអស់ហ្នឹងហើយបើសិនជាឥឡូវនេះដោយសារ online សេវា online ដើរកាន់តែខ្លាំងដោយសារតែប្រព័ន្ធអឺ ប្រតិបត្តិការខាងផ្នែកហិរញ្ញវត្ថុនឹងជួយជួយច្រើនដែរព្រោះទិញតំណែងតំណែងដល់ដៃលុយដល់ដៃហើយឥឡូវពីមុនលុយដល់ដៃតែឥឡូវអត់ទេទិញតំណែងអ្នកឯងផ្ញើលុយវេលុយតាមកងធនាគារតាមវិញតាមទ្រូតាម e-money តាមអីទាំងអស់ហ្នឹងហើយបានគេផ្ញើផលិតផលទៅអាហ្នឹងគឺជួយសម្រួលខ្លាំងមែនតើណាជួយសម្រួលខ្លាំងអូខេអញ្ចឹង micro environment វត្ថុផ្នែក market marketing intermediary មាន4ចំណុចធំធំនេះឯងអូខេចំណុច competitor ដែលផ្ដោតសំខាន់ទៅលើ competitor នេះ firm must gain strategic advantage by positioning their offering against competitor offering ត្រង់ចំណុចនេះគឺនៅពេលដែលយើងចង់ដឹងយើងពិភាក្សាទៅលើ micro environment របស់ក្រុមហ៊ុនយើង ក៏យើងត្រូវដឹងនិងស្វែងយល់ពីដៃគូប្រកួតប្រជែងរបស់យើងដែរมันអាចយើងមិនស្វែងយល់ថាដៃគូប្រកួតប្រជែងយើងគាត់ប្រើយុទ្ធសាស្ត្រអីគាត់ដំណើរការយ៉ាងម៉េចគាត់ផ្ដាល់តម្លៃឲ្យអតិជនយ៉ាងម៉េចយើងក៏ត្រូវ offer ឲ្យបានល្អជាងដៃគូប្រកួតប្រជែងដែរហ្នឹងអាហ្នឹងតកតងជាមួយនឹងការប្រកួត ប្រជែងភាច្រើនយើងដឹងច្រើនណាអ្នកណាខ្លះដែលជាដៃគូរបស់យើងយើងត្រូវ ចិត្តសិក្សាពីគេឲ្យស្បានស៊ីជម្រៅហើយរួច offer ឲ្យល្អជាងទៅប្រសើរហើយអូខេនេះ the company micro environment បន្ត any group that has an actual or potential interest in or impact on an organization ability to achieve the objective នេះសំដៅទៅលើគ្រប់ក្រុមមនុស្សទាំងអស់ ណាដែលជាអត្តពលទៅលើក្រុមហ៊ុនឬក៏ដែលមានសក្តានុពលទៅលើ ចំណាប់អារម្មណ៍ផ្សេងផ្សេងពាក់ព័ន្ធគ្នាជាមួយនឹងការធ្វើឲ្យសម្រេចទៅលើគោលបំណងរបស់ក្រុមហ៊ុនរបស់យើងអញ្ចឹងនៅក្នុងនោះជាលក្ខណៈជាសាធារណៈណាជាសាធារណៈមានអីខ្លះអូខេជាសាធារណៈអញ្ចឹងមាន financial public media public និង government citizen action public នេះ local public ជាមួយនឹង general public នេះអានេះផ្នែក public ណាផ្នែកសាធារណៈអញ្ចឹងប្រព័ន្ធដែលពាក់ព័ន្ធទាំងអស់ហ្នឹងគឺជាកត្តាដែលជាអត្តពលទៅលើកត្តាសាធារណៈរបស់ក្រុមហ៊ុនលក្ខណៈជាសាធារណៈទូទៅអញ្ចឹងមនុស្សទូទៅទាំងអស់ដែលពាក់ព័ន្ធដែលអាចជាអត្តពលដែរ អូខេអញ្ចឹងទាំងអស់នេះយើងយើងអាចនៅក្នុងនៅក្នុង public ហ្នឹងគឺយើងអាចធ្វើ media យើងអាចធ្វើអីទាំងទៅអូខេចុងក្រោយសម្រាប់ micro environment customer នេះ customer មាន consumer market business market government market ជាមួយនឹង international market យើងដែលយើងយើងយើងយើងមានដែលសម្គាល់មើលទេតែ customer ជាមួយនឹង consumer ពាក្យខុសគ្នា រវាង customer ជាមួយនឹង consumer គូមិនតាន់ប្រាប់ទេណាអានឹងទុកទុកសិនមិនបាច់ចាំសួរយកបន្ទុកចោះអានឹងសប្តាហ៍ក្រោយយើងជួបគ្នាសួរសួរដាក់បន្ទុក customer ជាមួយនឹង consumer market នៅក្នុងនេះនៅក្នុង customer នេះមាន consumer market business market government ជាមួយនឹង international អូខេ គូនិយាយប៉ុណ្ណឹងណា business market ជាលក្ខណៈនៃទីផ្សារអាជីវកម្មរបស់ទីផ្សាររបស់រដ្ឋាភិបាលទីផ្សារអន្តរជាតិនឹងដែលយើងត្រូវមើលអូខេ macro ម្ដងណាយើងមើលរូបរូបនេះរូបដែលដាក់នៅលើ slide ហ្នឹងវាយកអឺ macro មកជ្រុងបើយើង print กระดาษណា យកម៉ាក្រូមកជ្រុងទៅមីក្រូមកជ្រុងទៅយកមកកាត់ហើយយកមកផ្គុំគ្នាចេញរាងមូលហើយហ្នឹងណាអានេះមកកណាត់អានោះមកកណាត់យកមកផ្គុំទៅចេញមូលហើយចេញមូលហើយចឹងប៉ុន្តែគ្រាន់តែនៅក្នុងនោះយើងនិយាយពីមីក្រូមកគូទៅក្រោយបន្តិចណានៅពេលដែលយើងនិយាយពីមីក្រូគឺ ពីក្រុមហ៊ុនរបស់យើងទៅទីផ្សារណាពីក្រុមហ៊ុនទៅទីផ្សារ នៅកដាលនេះស្នូលរបស់អឺ marketing ហ្នឹងយើងនិយាយពី company micro environment អានេះទីផ្សារយើងនិយាយពី macro អានេះគឺជា company ណានេះជា company អញ្ចឹងមកខាង company មកខាងទីផ្សារ បើយើងកាត់នោះយកមកដាក់សរុបរួមគឺមូល នៅក្នុងហ្នឹងអញ្ចឹងនៅក្នុង macro នេះសម្រាប់ក្រុមហ៊ុនយើងត្រូវផ្ដោតសំខាន់ទៅលើកត្តាអីខ្លះកត្តាទី1និយាយពី demographic កត្តាទី2និយាយពី eco កត្តាទី3និយាយពី natural កត្តាទី4និយាយពី techno កត្តាទី5និយាយពី politics ហើយនិងកត្តាទី6និយាយពី culture និយាយពី culture កត្តាទាំងអស់នេះគឺជាកត្តាមួយដែលយើងត្រូវផ្ដោតសំខាន់ថាតើក្នុងកលៈទេសៈនៅក្នុងមីក្រូវាមានលក្ខណៈបែបណាហើយរហូតមកដល់ម៉ាក្រូវាមានលក្ខណៈបែបណាអញ្ចឹងយើងទៅដើមនឹងបង្កើតហើយនឹងមានលក្ខណៈយ៉ាងណាដើម្បីបំរើឲ្យអតិជន នេះកត្តាខាងក្រៅ នៃម៉ាក្រូនេះគឺវាចាត់តពលទៅលើក្រុមហ៊ុនរបស់យើង ដែលក្រុមហ៊ុនយើងបម្រើសេវាទៅឲ្យអតិថិជនចឹងនៅក្នុងនោះអូខេចឹងចំណុចទី1គេនិយាយពី demographic បជាសាស្ត្រសេដ្ឋកិច្ចធម្មជាតិបច្ចេកវិទ្យានយោបាយជាមួយនឹងវប្បធម៌ណាមួយមួយណាតោះ demographic ចឹងនៅពេលដែលយើងចាប់ផ្ដើមសិក្សាទៅលើកតាខាងក្រៅ demographic ហ្នឹងគឺកតាខាងក្រៅនឹងឯងដែលយើងត្រូវមើលថាតើគូផ្ដោតសំខាន់យ៉ាងម៉េចអញ្ចឹងតំណែងផលិតផលដែលយើងត្រូវប្រើអេយ៉ាប័តរបស់បុគ្គលតាមប្រភេទអញ្ចឹងនៅក្នុងនេះគេនិយាយពីបជាសាស្ត្រមួយម៉ាត់គឺផ្ដោតសំខាន់ទៅលើការសិក្សាទៅពាក់ព័ន្ធគ្នាជាមួយនឹងនេះដង់សេតេរបស់ប្រជាជននេះ នេះដងសទេទំហំប្រជាជន location ទីតាំងអាយុភេទពណ៌សម្បុរមុខរបរហើយជាមួយនឹងស្ថិតិដតីទៀតក៏មានដែរចិត្តគេនិយាយពី demographic បច្ចចំណូលរបស់គាត់អីចឹងជាដើមចូលរួមណាអញ្ចឹងនៅក្នុងពេលដែលយើងសិក្សាពី demographic ជាងដឹងណាដូចយើងសួរថាគ្រួសារមួយហ្នឹងមាននៅក្រគ្រួសារហ្នឹងនៅ យើពេលដែលយើងសួរតាគ្រូសានឹងមានអក្រយើងដឹងតាគ្រូសានៅកន្លែងនេះកន្លែងនេះកន្លែងនេះហើយមានសមាជិកប្រមាណអ្នកសមាជិកនឹងចូលចិត្តអីធ្វើអីរស់ស៊ីអីនិយមម៉េច style របស់គ្រូគ្រូសានឹងយ៉ាងម៉េចយើងដឹងអានឹងហើយដែលយើងអាចទាញទៅរកការធ្វើអាជីវកម្មបានណាយ៉ាង demographic នេះចំណុចទី2 demographic environment ការផ្ដោតសំខាន់ទៅលើបរិយាកាសវិទ្យាសាស្ត្រដែលពាក់ព័ន្ធគ្នាជាមួយនឹងមនុស្សហើយនឹងមនុស្សដែលអាចបង្កើតឲ្យមានទីផ្សារបានណា demography ការគឺជាការសិក្សានិយាយពីមនុស្សណានិយាយពីមនុស្សដែលមានទំហំដង់ស៊ីតេទីតាំងអីជាដើមជាច្រើនប៉ុន្តែអ្វីដែលយើងចង់ផ្ដោតសំខាន់ទៅលើបរិយាកាសទីផ្សារនោះគឺយើងផ្ដោតសំខាន់ទៅលើមនុស្សនិងមនុស្សដែលមានទំនាក់ទំនងគ្នាហើយដែលអាចបង្កើតបានទៅជា ទីផ្សារ ហ្នឹងហើយចំណុចទី2និយាយពីនេះ demographic trend និន្នាការនៃប្រជាសាស្ត្រគឺការរំកិលនៃអាយុក្រុមគ្រួសារណា demographic population នេះ geographical population ណាទីតាំងរបស់ប្រជាជន ចំណេះដឹងលក្ខណៈចរិតនិងដង់ស៊ីតេ អានេះ trend នៅពេលដែលយើងដឹងពីនិន្នាការសិស្សសួរថាពីបរិបត្តិមួយ ទៅបរិបត្តិមួយ អាច សិក្សាពីចន្លោះពីឆ្នាំ2000អាចសិក្សាពីឆ្នាំ1990 1000អឺនិយាយយើងសិក្សា5ឆ្នាំម្ដងទៅ1990គត់ដេញឡើង1995 1995មក2000 2000មក2000 ដល់2000យើងបច្ចុប្បន្ននេះទៅណាអានឹងយើងដឹងថាអេអាបត់មនុស្សមិនបើយើងចង់ផ្ដោតសំខាន់មួយទៀតគឺយើងចង់និយាយពីវ័យមនុស្សនឹងវ័យមនុស្សនិងស្ថានភាពគ្រួសារនីមួយនីមួយមានការផ្លាស់ប្ដូរក្នុងរយៈពេលពី5ទៅ10ឆ្នាំហ្នឹងចាប់ផ្ដើមណាហ្នឹងដូចគ្នាយើងអញ្ចឹងដែលទៅទៅចូលរៀនហ្នឹងពីមុន5ឆ្នាំមុនយើងនៅ high school ឯកអាបត់របស់យើងយ៉ាងម៉េចណា អេយ៉ាប័តយើងយ៉ាងរបស់យើង មានលក្ខណៈបែបណាហើយបងបងយើង ពីមុនមកយ៉ាងម៉េចបងប្អូនយើងណាវាមានការប្រែប្រួលអញ្ចឹងឯងអាហ្នឹងគេហៅថា demographic trend មានការផ្លាស់ប្ដូរហើយពីមុនមកយើងចូលចិត្តញ៉ាំអីយើងចូលចិត្តលេងអីយើងចូលចិត្តធ្វើអីអាទាំងវើទាំងអស់អាអ្វីដែលយើងគិតថាគេចូលចិត្តអីហ្នឹង វាបានផលមកយើងសម្រាប់ការដែលយើងបំរើសេវាកម្មនិងលក់ផលិតផលឲ្យគេចំណុចហ្នឹងណាហ្នឹងអញ្ចឹងសូម្បីតែយើងនៅស្រុកកំណើតរបស់យើងក៏មានការផ្លាស់ប្ដូរដែររយៈពេល5ឆ្នាំហ្នឹងណាកន្លែងខ្លះអត់ទាន់មានកើតដីទេអត់ទាន់កើតផ្ទះទេ ដីស្រែដីព្រៃទេតែពេលឥឡូវវាកើតជាការសង់សាំងសាំងសង់ផ្ទះណា គ្រួសារថ្មីដែលគាត់ទៅរស់នៅគ្រួសារចាស់គ្រួសារថ្មីមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមកទាំងអស់អាចចំណុចហ្នឹងគេហៅថា demographic trend អូខេ yeah changing age structure of population ណា baby boomer including people born between 1949 46រហូតដល់1964នេះមក affluent American ណានិយាយពី លក្ខណៈមនុស្សដែលគូនិយាយមិញថាពីឆ្នាំណាដល់ឆ្នាំណាគាត់ចូលចិត្តអីហើយពីមុនមកយើងចូលចិត្តញ៉ាំអីអូចូលចិត្តណាសាច់ជ្រូកផ្លាច់អីរយៈពេល1ឆ្នាំ2ឆ្នាំក្រោយយើងលែងឆ្ងាញ់យើងលែងចូលចិត្តអាហ្នឹងណាអាហ្នឹងគេចង់គេសិក្សាពីលក្ខណៈមនុស្សដែលគាត់ចូលចិត្តនឹងនិយមតាមអាយុហើយឥឡូវយើងទៅដល់បានទៅដល់ភ្នំពេញទៀតបើសិនជាកុំតាកូវីដហ្នឹងទៅដល់ភ្នំពេញទៀត លក់ទឹកមិនសិនចេះញ៉ាំភីហ្សាចេះញ៉ាំប៊ឺហ្គឺចេះអីអូឆ្ងាញ់ណាស់យើងមើលចាស់ចាស់មុនគាត់ចូលចិត្តអត់អត់ទេណាអញ្ចឹងហ្នឹងគឺតម្រូវការរបស់ទីផ្សារណាតម្រូវការទីផ្សារដែលយើងអាចផ្គត់ផ្គង់បានសម្រាប់មនុស្សតាមវ័យនីមួយនីមួយនេះនេះពាក់ព័ន្ធ demographic environment បន្តនេះ generation X generation X ណា មនុស្សគេហៅថាមនុស្សកើតនៅក្នុងចំនួន generation X ហ្នឹងបននៅក្នុងឆ្នាំ1965ហើយ1976នេះនេះលក្ខណៈមនុស្សនៅក្នុងចន្លោះហ្នឹងគឺមានលក្ខណៈបែបណានេះហើយ potential divorce rate នេះអត្រានៃការលែងលះច្រើន caution economic outlook បញ្ហាទៅលើសេដ្ឋកិច្ច less materialistic នេះបញ្ហាវត្ថុធាតុដើមមានតិចហើយ family come first នេះក៏ឲ្យ អត្ថភាពទៅលើគ្រួសារជាចម្បងអាហ្នឹងអេយបតនីមួយនីមួយតាមចំនួនរបស់មនុស្សតាមចំនួនរបស់អឺអាយុរបស់មនុស្សមានការប្រែប្រួលនិងតម្រូវការអញ្ចឹងរាល់តម្រូវការរបស់មនុស្សវាប្រែប្រួលទៅតាមអាយុតាមពេលវេលាហ្នឹងឯងនិយាយរួមគឺប្រែប្រួលទៅតាមពេលវេលាអញ្ចឹងមនុស្សយើងវ័យយើង គឺយើងប្រែប្រួលរហូតអត់មានណាមួយថាអេទៀងត្រង់ទេ អត់ទេអញ្ចឹងពេលវេលា វាធ្វើឲ្យយើងផ្លាស់ប្ដូរយើងថាអញ្ចឹងក៏បាន ថាមកពីពេលវេលា នៅពេលដែលពេលវេលាដើរទៅមុខធ្វើឲ្យអាយុរបស់យើងកាន់តែកើនអេយ៉ាបតរបស់យើងក៏កាន់តែផ្លាស់ប្ដូរតម្រូវបាការរបស់យើងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃតិចម្ដងតិចម្ដងតិចម្ដងរហូតណាតម្រូវការពីមុនការចាយវាយរបស់យើងតិចតួចទេ យើងមិនសូវមានតម្រូវការទៅតែរៀនត្រឡប់មកវិញតែឥឡូវពេលនេះ នៅពេលដែលចាប់ផ្ដើមចូលរៀនដល់មហាវិទ្យាល័យតម្រូវការរបស់យើងមានការផ្លាស់ប្ដូរដែរអញ្ចឹងវ័យអាយុនិងស្ថានភាពនៃការដែលយើងធ្វើនឹងឯងអញ្ចឹងកត្តាពីមីក្រូនិងម៉ាក្រូគឺធ្វើឲ្យជាឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារគ្រូសង្ឃឹមថាយើងចប់ពីមេរៀននឹងទៅយើងអាចប្រមើលមើលទៅលើស្ថានភាពទីផ្សារហើយ ចាប់យកគំនិតអាជីវកម្មបានហើយឈានទៅរកការធ្វើ assignment សម្រាប់ នេះពចប់មេរៀនទី2ហ្នឹងយើងចាប់ផ្ដើមគិតទៅលើ assignment គូនឹងឲ្យកលឹះបន្ថែម ដើម្បីធ្វើ assignment តាមក្រុមនីមួយៗអូខេនេះក្រុមអាយុបន្តទៅលើ demographic ដែរណា demographic នេះ generation Y ឬក៏ generation R eco boomer including boom born between 27 277ទៅអឺអឺ2000 នេះឆ្នាំ1900អីដល់2000អញ្ចឹង comfortable with technology អ្នកដែលនៅកើតនៅក្នុងចន្លោះនេះគេហៅថា generation Y អញ្ចឹងនៅក្នុងហ្នឹងមាន លក្ខណៈបែបម្ដេចនេះមានភាពងាយស្រួលជាមួយនឹង technology អ្នកកើតក្នុងចន្លោះហ្នឹងប៉ុន្តែវាមានឯកសារមួយចំនួននៅក្នុងការបែងចែកទៅលើប្រភេទនៃ generation យើងអាចស្រាវជ្រាវបន្ថែមបានណា generation របស់មនុស្សចំនួន និយាយទៅ generation ហ្នឹងចំនួនមនុស្សនៅក្នុងការកើតហើយគេបានស្រាវជ្រាវគេគេឲ្យឈ្មោះតាមប្រភេទនៃ generation ហើយ generation ចុងក្រោយគេហៅ generation C generation Z ណា generation Z អាហ្នឹងចឹងនៅក្នុង generation Z ហ្នឹងគឺវាមានគេកាត់អាយុពីចំណុចណាទៅចំណុចណាពីឆ្នាំប៉ុន្មានទៅឆ្នាំប៉ុន្មានអ្នកកើតនៅក្នុងចន្លោះហ្នឹងគេហៅថាប្រភេទមនុស្សនៅក្នុង generation Z generation Y យើងស្រាវជ្រាវបន្ថែមចំណុចនេះណាយើងនៅក្នុងអ៊ីនធឺណិតបើថាអឺអឺ generation of human ឬក៏ of people តើអញ្ចឹងវាមានឯកសារដែលគេរាយរាប់យើងអាចស្វែងយល់បន្ថែមពីលក្ខណៈមនុស្សតែនៅក្នុងហ្នឹងបរិបត្តិសង្គមទូទៅដែលគេវាតម្លៃវាមានលក្ខណៈបែបណាអាហ្នឹងចំណុចស្វែងយល់បន្ថែមណាអូខេ twin age ប៉ុណ្ណេះ teen young adult ប៉ុណ្ណេះ អាយុ20 12អានេះ twin អាយុអញ្ចឹងចំណុចទាំងអស់ហ្នឹងគឺអ្នកដែលបួកទៅលើ technology រាល់ថ្ងៃនេះសូម្បីតែយើងក៏អញ្ចឹងដែរអ្នកណាជំនាន់យើងហ្នឹងគឺចាំហើយចំពោះ game gamer gambling game gambler ហ្នឹងឯងរាល់ថ្ងៃហ្នឹងណាតនេតិច game តនេតិច game game អូដល់ហើយ Mobile Legend ឯឡើងរិចកាយៅដៃអស់ហើយចុចនឹងចំណុចហ្នឹងតែពាក់ព័ន្ធជាមួយហ្នឹង ចំនួននេះអូខេ demographic តដែលនេះ general marketing is important in segmenting people by lifestyle of life state instead of age នេះនេះគេចង់សំដៅទៅលើលក្ខណៈនៃទូទៅនៃទីផ្សារជាលក្ខណៈទូទៅនៃទីផ្សារអ្វីដែលសំខាន់នោះ គឺយើងត្រូវចែកមនុស្សទាំងអស់នោះទៅតាមប្រភេទនៃ លក្ខណៈនៃការរស់នៅ ក្នុងជីវិតរបស់គាត់ជាជាង ការកាត់អាយុអាយុវាគ្រាន់តែជាតួលេខមួយទេប៉ុន្តែក៏មិនអាចចោលបានដែរប៉ុន្តែចំណុចដែលសំខាន់គឺថាគេចង់ឲ្យយើងផ្អែកទៅលើ lifestyle របស់បុគ្គលនៅក្នុងរស់នៅ ដែលគាត់រស់នៅព្រោះអាយុហ្នឹងអឺអាយុឧទាហរណ៍អាយុ8 10 ក្នុងមួយចំណោមយើងមួយថ្នាក់យើងរៀនរាល់ថ្ងៃនេះអាយុអាយុប៉ុណ្ណឹងណាអាយុប្រហាក់ប្រហែលគ្នាចន្លោះថាអាយុពី7 10ទៅដល់ពី22ឆ្នាំចន្លោះហ្នឹងអាយុដូចគ្នាក៏មិនមែនមិនប្រកាសថារស់នៅការរស់នៅអេយ៉ាបតចំណងចំណូលចិត្តតម្រូវការដូចគ្នា ដែរខុសគ្នាណាអញ្ចឹងគេផ្អែកទៅលើ lifestyle របស់គាត់វិញប្រភេទអ្នករស់បែបទំនើបប្រភេទអ្នករស់បែបអឺ តាមប្រភេទអ្នករស់បែបបុរាណណាតនសម័យឬក៏អាហ្នឹងស៊ីសើលើយើងញែកណានិយាយពី lifestyle ណារបៀបរបបនៅក្នុងការរស់នៅរបស់បុគ្គលនៅក្នុងគ្រួសារម្នាក់ម្នាក់អាហ្នឹងគេបែងចែកទៅតាមប្រភេទឬក៏យើងបែងចែកថាប្រភេទអ្នកមានប្រភេទអ្នកក្រប្រភេទអ្នកមធ្យមប្រភេទអ្នកបង្គួរអញ្ចឹងទៅអាហ្នឹងក៏ជា lifestyle ដែរអញ្ចឹងអ្នកអ្នកបង្គួរអ្នកអ្នកក្រក៏រស់នៅបងយ៉ាងម៉េច អ្នកមធ្យមគាត់រស់នៅគាត់មានតម្រូវការយ៉ាងម៉េចអេយ៉ាបតរបស់គាត់យ៉ាងម៉េចអាហ្នឹងគេគេចង់ផ្ដោតសំខាន់ទៅលើចំណុចហ្នឹងណាអូខេនេះអញ្ចឹងតាមរយៈលក្ខណៈនៃ lifestyle ក៏គេបែងចែកថា more people are នេះគេពាក់ព័ន្ធជាមួយនឹង divorce ឬក៏ separate នេះយើងបែងចែកមនុស្ស ទៅតាមប្រភេទលក្ខណៈនៃគ្រួសារ អាចគាត់លែងលះឬក៏គាត់រស់នៅបែកពីគ្នា choosing not to marry ការជ្រើសរើសយើងដូចជប៉ុនដូចអាមេរិកជាងឯងការរស់នៅវប្បធម៌របស់គេវាមានការផ្លាស់ប្ដូររហូតដល់ចុងក្រោយនេះគេអត់ចង់រៀបការទេដូចជប៉ុនដោយសារតែកត្តាសង្គមកត្តារលុយនឹងខ្លាំងវិញយូរយូរទៅលែងមាន លែងមានហើយលែងសូវចង់លែងសូវចង់បកកំណើតយូរយូរជប៉ុនមានបញ្ហាទៅលើបញ្ហានៃមនុស្សដែលអត់បកកំណើតមានន័យគេហៅបញ្ហាទៅលើ ប្រជាជនទៅវិញសម្បូរតែមនុស្សចាស់អញ្ចឹងដល់ពេលដែលចាស់វ័យវ័យមួយសារដែលគាត់កើតឡើងនឹងហើយវ័យរហូតដល់20 30ឆ្នាំ40ឆ្នាំគាត់អត់រៀបការគាត់អត់យកគ្រួសារអញ្ចឹង ការបង្កកើតកំណើតកូនគឺយ៉ាប់អញ្ចឹងក្មេងចំនួនក្រោយជាអតិពលហើយហ្នឹងអាមេរិកក៏ចឹងដូចអូស្ត្រាលីក៏ចឹងគេមើលអូស្ត្រាលីចំនួនដែល គេគិតទៅលើ ឆ្នាំដែលគេជាអតិពលទៅលើស្ថានភាពនៃប្រជាជនហ្នឹងគេគ្រួប្រទេសអូស្ត្រាលីគាត់លើកទឹកចិត្តឲ្យប្រជាពលរដ្ឋយកកូនយកកូនណាគ្រួក្រុងមួយគ្រួសារដែលគាត់បង្កើតកូនបានមួយ គឺគ្រួរដ្ឋចិញ្ចឹម គេលើកទឹកចិត្តរាល់សេវាកម្មផ្នែកនេះហ្នឹងគឺផ្នែកសុខភាពកូនផ្នែកអីហ្នឹងគឺគេយកចិត្តទុកដាក់ហ្នឹងនៅចិនដោយសារតែប្រជា ជនមានកំណើនខ្លាំងពេកធ្វើឲ្យចិនទប់ស្កាត់តាមរយៈគោលការណ៍របស់រដ្ឋាភិបាលចិនគឺឲ្យមួយគ្រួសារមានកូនតែមួយម្នាក់អាចថា2នាក់ចំពោះគ្រួសារណាផ្សេងផ្សេងអញ្ចឹងលក្ខខណ្ឌច្បាប់របស់គេដែលគេតម្រូវ អាចំណុចនឹងឯងគឺធ្វើឲ្យប្រទេសដែលគេផ្ដោតសំខាន់ទៅលើកតានឹងឯងណាអូខេអញ្ចឹងគ្រូនិយាយត្រួសត្រួសកន្លែងហ្នឹងតា demographic ដដែលអានេះស្ថានភាពទូទៅសម្រាប់ទីផ្សារអាមេរិកដែលមាន ការធ្លាក់ចុះឬក៏កើនឡើងនេះ west and south and decline in midwest and northwest នេះ grow ទៅលើស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋអញ្ចឹងដូច អូស្ត្រាលីក៏រើសកម្មកររើសអ្នកដែលអឺជនភៀសខ្លួនទៅទៅលេទៅទៅធ្វើការនៅអូស្ត្រាលីអ្នកដែលធ្វើ ទៅធ្វើការនៅអូស្ត្រាលីគេទៅតំបន់ណា ដែលគេចង់ឲ្យប្រជាពលរដ្ឋគេចង់ឲ្យរស់នៅអញ្ចឹងគេបង្កើតទៅជាអាជីវកម្មគេជួយជំនួយទៅលើអាជីវកម្មបង្កើតនៅក្នុងតំបន់ហ្នឹងរួចហើយរើសពលករយេតតា មានពលករខ្មែរពលករអីហ្នឹងទៅតំបន់ដែល ដាច់ស្រយាលតំបន់ដែលគេនេះហ្នឹងណាអាហ្នឹងគេងាយស្រួលក្នុងការធ្វើក្នុងការអភិវឌ្ឍប្រទេសរបស់គេអូខេគូនិយាយប៉ុណ្ណឹងបាទអូខេហឹមចាំដាក់ចូលនៅក្នុងឆាតចូលក្នុងក្រុម Telegram ទៅដាក់លេខរៀងខ្លួនឯងផង okay demographic environment change in workforce more educated more white color change in workforce អានេះពាក់ព័ន្ធជាមួយនឹងអាមេរិកតែនិយាយពីអឺជនជាតិស្បែកខ្មៅជនជាតិស្បែកសណាអឺអីហ្នឹងចំណេះដឹងហ្នឹងអញ្ចឹងនេះសួរថាហេតុអីបានឪពុកម្ដាយឬក៏មនុស្សទូទៅគេតែងតែជំរុញឲ្យគេឲ្យឲ្យអត្ថភាពខ្លាំងទៅលើចំណេះដឹង នេះ educate ព្រោះ more educate more workforce change នេះអេអាប័ននៃការរស់នៅដូចម៉ាឡេដូចថៃដូចម៉ាឡេដូចថៃថៃមិនមែនថាមានប្រជា ជននេះទេវាប្រជាជនឲ្យពលករខ្មែរទៅធ្វើការទៅធ្វើការរើសជំនាញយើងរើសហ៎អត់ទេអញ្ចឹងទៅធ្វើឲ្យតែមានការងារធ្វើទៅធ្វើឲ្យពលករខ្មែរ សាអីអត់មានចំណេះដឹងហើយបើមានចំណេះដឹងក៏តែធ្វើអត់ទេប្រជាជនថៃគឺអ្នកដែលមានចំណេះដឹងភាគច្រើនដែលទៅធ្វើគឺគាត់មិនទៅធ្វើកម្មករទេគាត់ទៅធ្វើការងារណាផ្សេងទៀតគាត់មានជំរើសនឹងឯងអូស្ត្រាលីក៏ចឹងដែរជនជាតិណាចឹងឲ្យតែ more educate គឺ more work force change មាន ការផ្លាស់ប្ដូរទៅលើកម្លាំងពលកម្មនឹងឯងចឹងយើងត្រូវមើលចំណុចនឹងដែរអូខេ demographic increase diversity និយាយពីដងសេទេគេគឺនិយាយតំបន់និយាយពីតំបន់ជនជាតិភាគតិចជនជាតិអីផ្សេងផ្សេងក៏មានជាអត្តពលទៅលើ demographic ដែរអូខេអញ្ចឹង demographic គ្រូសង្ខេបប៉ុណ្ណឹង ចូលទៅដល់ស្ថានភាពសេដ្ឋកិច្ច The company macro និយាយពីសេដ្ឋកិច្ច economic environment ស្ថានភាពសេដ្ឋកិច្ចមានកត្តា ខ្លះដែលចាត់តពលទៅលើ ការទិញ power នេះ purchasing power and spending pattern នៅក្នុងនោះគឺជាកត្តាទាំង lain ណា ដែលចាត់តពលទៅលើ ការទិញរបស់អតិថិជនណាការព្រោះសក្តានុពលរបស់គាត់បើគាត់និយាយរួម គឺបើមានលុយគាត់ទិញហើយមិនអត់ទេណាដូចយើង អ្នកស្រុកអ្នកភូមិអ្នកខេត្តអ្នកអីហ្នឹងដែល ពីមុនមកគាត់ធ្វើការរស់ស៊ីគាត់លក់ដូរនៅ តាមបណ្ដាខេត្តអីគាត់ដឹងនៅដូចខាងត្បូងឃុំខាងខេត្តត្បូងឃួងខេត្តកំពង់ចាមអីហ្នឹងគឺគេសម្បូរកស៊ូដំណាំកស៊ូដំណាំម្រេចដំណាំអីដែលគេដំណាំដលងដែលមានដែលបានថ្លៃលក់ចេញបានចំណូលបានច្រើនធ្វើឲ្យគាត់មានលុយទិញដែរគាត់អាចទិញបាននេះអញ្ចឹងអ្វីដែលអាចធ្វើបាននេះ industrial economy are richer market នេះសេដ្ឋកិច្ចផ្នែកសហគ្រាសក៏អាចធ្វើឲ្យទីផ្សារកាន់តែមានការរីកដុះដាលណា sustainable economic consume most of their own agriculture ជាមួយ industry output នេះអ្វីដែលអាចធ្វើទៅបានល្អតើតែមានម្ចាស់ជាលក្ខណៈជាម្ចាស់កសិដ្ឋានខាងផ្នែកកសិកម្មហ្នឹងជាមួយនឹងសហគ្រាសហ្នឹងបានល្អដែរបានច្រើនដែរអញ្ចឹងជាម្ចាស់ឲ្យបានច្រើនមានន័យថា គេបរិងផ្នែកវិស័យកសិកម្មវិស័យសហគ្រាសឯផ្សេងផ្សេងហ្នឹងណាដែលធ្វើនៅក្នុងតំបន់ហ្នឹងដែលអាចធ្វើទៅបានអញ្ចឹងសេដ្ឋកិច្ចមានការរីកចម្រើនទៅទៅបានតតែមានកត្តានៃការរស់ស៊ីនិងការធ្វើអាជីវកម្មនឹងបានច្រើនដែរនឹងការដោះដូរធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែកើនឡើងអញ្ចឹងអានេះជាចំណុចមួយដែលយើងត្រូវសិក្សាស្វែងយល់ដែរថាតើប្រជាពលរដ្ឋនៅក្នុងតំបន់ដែលយើងចង់ទៅរស់ស៊ីនោះមានឬក៏ក្រគាត់រកចំណូលបានកម្រិតណា អាហ្នឹងដែលយើងត្រូវដឹងពី ប្រាក់ចំណូលរបស់គាត់អូខេនេះសំដៅទៅលើ economic environment ដដែលគេនិយាយពី value ទៅលើ market នេះ offering financial caution buyer greater value the right combination of quality and service at the fair price អ្វីដែលផ្ដោតសំខាន់គឺកត្តាទៅលើការផ្ដល់តម្លៃអានេះគឺនេះនៅឥណ្ឌានៅឥណ្ឌា អឺឡានឡានបណ្ឌាដូចជា2000ណាវាផលិតឡានអកេសនីឡានអគុយលក់មួយ2000 2000តូចតូចលក់ឲ្យប្រជាពលរដ្ឋវាជិះហើយវាសមស្របជាមួយនឹងតម្លៃហើយនឹងការចាយវាយអានេះគឺនិយាយពី value ទៅលើ market គេគិតទៅលើស្ថានភាពសេដ្ឋកិច្ចដែលប្រជាពលរដ្ឋគាត់អាច offer បាន great buyer value the right combination the quality the service អានឹងជាចំណុចមួយដែលគេផ្ដោតសំខាន់ទាំង គុណភាពទាំងតម្លៃវាសមស្របគ្នាណាចំណុចបន្តពាក់ព័ន្ធគ្នាជាមួយនឹង natural environment natural environment បរិយាកាសធម្មជាតិណាបរិយាកាសធម្មជាតិចឹងបរិយាកាសធម្មជាតិនេះក៏ជាកត្តាមួយ ដែលជំរុញឲ្យប្រជាពលរដ្ឋយើងមានការរីកដុះដាលដែរ natural resource that are needed as an input by marketer or that affect by marketing activity នេះគេថាធនធានធម្មជាតិដែលជាតម្រូវការមួយសម្រាប់មនុស្សទូទៅ ហើយក៏ជាកត្តាដែលសម្រាប់ឲ្យយើងប្រើប្រាស់ទៅលើទីផ្សារហើយសម្រាប់អ្នកទីផ្សារក៏ដូចជាជាអត្ថប្រយោជន៍ទៅលើសកម្មភាពទូទៅរបស់ទីផ្សារដូចគ្នាចឹងនៅ ក្នុងនោះមាន អីខ្លះជាអត្ថពលនេះតាមរយៈ trend និន្នាការកន្លងមកនេះ increase ទៅលើ ការខាត់បងបាត់និយាយទៅខ្វះខាតទៅលើវត្ថុធាតុដើម បង្កើនទៅលើការបំពល់ទៅលើបរិស្ថាន កាន់តែកើនឡើងអឺការអន្តរាគមពីរដ្ឋាភិបាលណាការរៀបចំយុទ្ធសាស្ត្រធ្វើម៉េចឲ្យមានស្ថិរភាពយុទ្ធសាស្ត្រឯជាដើមហ្នឹងអូខេហ្នឹងធនធានធម្មជាតិអាហ្នឹងដែលយើង ផ្នែក បើយើងខ្វះធនធានធម្មជាតិក៏អត់បានដែរខ្វះដីខ្វះទឹកខ្វះជាតិខ្វះរ៉ែហ្នឹងក៏ពិបាកដែរអូខេនៅក្នុងនេះ technology នេះរាល់ថ្ងៃនេះកំពុងតែមានការផ្លាស់ផ្លាស់ប្ដូរណាការផ្លាស់ប្ដូរទៅលើ technology most dramatical force in the change of market នេះ ចឹងគឺកត្តា technology នេះឯងដែលធ្វើឲ្យមានការផ្លាស់ប្ដូរហើយរហូតដល់ឥឡូវនេះដោយសារតែកត្តាសង្គមវិចារពលខ្លាំងទៅលើ ការរីករាលដាលនៃជំងឺ Covid ហើយ technology ក៏វាដំណើរការមិនទៅជាអឺអាក្រក់ទេក៏យើងដំណើរការបានឃើញទេហ្នឹងមធ្យោបាយថ្មីនិន្នាការថ្មី តាមរយៈ technology change ណាអាហ្នឹង new product new app opportunity នេះ concern for safety for new product យ៉ាអឺវាមានការប្រួយបារម្ភខ្លះដែរសម្រាប់ផលិតផលថ្មីពេលខ្លះពិបាកវាយលុកតិចដែរព្រោះ online ណាអូខេថ្ងៃនេះវាយដាច់ណាវាយដាច់ហើយចំពោះយើង អ្នកដែលតន់មិនតន់អ្នកសុំច្បាប់ក៏ដោយអ្នកអីក៏ដោយមើលវីដេអូឡើង វិញឲ្យបានច្រើនឲ្យបាន យល់ហើយយកទៅវិភាគហើយចំណុចដែលសំខាន់គឺយើងយកទៅ apply នៅក្នុងបរិបទពេលក្នុងពេល បច្ចុប្បន្ននេះ យើងមិនអាចរៀនហើយអត់យល់ពីទិសដីនីមួយៗហើយរួចយកទៅវិភាគនិងពិចារណា តែរៀនឯងអត់វិភាគរៀនហើយអត់យកទៅគិតយកទៅយកទៅពិចារណាយកទៅ apply ទៅក្នុងស្ថានភាពទីផ្សារបច្ចុប្បន្នណា យើងអត់ចេះទេប្រាប់ឲ្យហើយគាត់ណាស្ដាប់គ្រូនិយាយនិយាយនិយាយនិយាយចប់ចប់ហើយតែបើសិនជាយើងអង្គុយប្រមាលមើលទៅលើវិភាគហើយស្ដាប់អ្វីដែលគ្រូបាននិយាយហ្នឹងចាំបានខ្លះមិនបានខ្លះហើយយកអាហ្នឹងទៅមើលឡើងវិញហើយយើង វិភាគមួយចំណុចពីរមួយចំណុចយើងសង្កេតមើលអេយ៉ាប័តរបស់មនុស្ស ពីមនុស្សពីវ័យពីអាយុពីប្រហែលទៅប្រហែលចំណងចំណូលចិត្តគាត់ប្រែប្រួលយ៉ាងម៉េចស្ថានភាពសេដ្ឋកិច្ចនិយាយទៅគឺកត្តាទាំងអស់ណាពីមីក្រូម៉ាក្រូអញ្ចឹងមេរៀនហ្នឹងគឺបើយើងយល់តាមីក្រូនិងម៉ាក្រូតែប៉ុណ្ណឹងគឺចេះហើយមេរៀនហ្នឹងអូខេព្រោះវារួមក្តោបសំខាន់ហើយនិយាយឥឡូវចំណុចនេះគឺនិយាយពីនយោបាយជាមួយនឹងសង្គមណា law government អញ្ចឹង បើយើងនិយាយពីនយោបាយនិងសង្គម នៅក្នុងនោះគឺគេនិយាយពីច្បាប់រដ្ឋាភិបាលគាត់មាន ច្បាប់ណា government រដ្ឋាភិបាលគាត់មានច្បាប់គាត់មានអឺដំណោះស្រាយផ្សេងផ្សេងដើម្បីដាក់សម្ពាធទៅឲ្យក្រុម ដែលជាអធិពលទៅលើទីផ្សារអញ្ចឹងអឺគេមានច្បាប់ទម្លាប់ដើម្បីធ្វើធ្វើម៉េចឲ្យវាងដើរទៅលើផ្លូវត្រូវសមស្របណាសមស្របទៅលើទីផ្សារអញ្ចឹងយើងមិនអាច ដើរឲ្យហួសព្រំដែនទេត្រូវតែដើរឲ្យសមស្របតាមព្រំដែននីមួយៗនឹងវាមាន limitation របស់វាហើយសម្រាប់ក្រុមហ៊ុនក៏មានដែរអញ្ចឹងច្បាប់គឺជាកត្តាមួយហើយយើងមិនអាចធ្វើអ្វីខុសច្បាប់ទេអញ្ចឹងអ្នកខ្លះគាត់លក់នេះលក់នោះធ្វើបញ្ហាដល់សង្គមអាហ្នឹងអាចចំណុចណាដែលធ្វើឲ្យខុសច្បាប់ហ្នឹងគឺអត់ទេអញ្ចឹងនៅក្នុងនេះគឺគេនិយាយយក political ជាមួយ social ហ្នឹងយកមកនិយាយ ដែលសំខាន់ទៅលើយើង មានន័យថាយើងចង់រស់ស៊ីនិយាយបង្ហាញថាអូវាមានទីផ្សារវាមានតម្រូវការប៉ុន្តែมันអាចរស់ស៊ីមុខរបរខុសច្បាប់ទេគឺចង់បញ្ជាក់ប្រាប់យើងអញ្ចឹងអូខេ political and social បន្តនេះ legislation regulation business ច្បាប់នៅក្នុងការបទដ្ឋានកតិយុត្តផ្សេងផ្សេងដែលពាក់ព័ន្ធគ្នាជាមួយនឹង អឺអាជីវកម្មកត្តាមួយ ចំនួន ដែលបង្ខំមានត្រូវមានណា increase regulation ច្បាប់កត់ត្រារឹតបន្តឹងណារឹតបន្តឹងការផ្លាស់ប្ដូរកម្លាំងផ្សេងផ្សេងនិយាយទៅច្បាប់នៅតែមានការប្រែប្រួលនៅក្នុងនេះគឺពាក់ព័ន្ធគ្នាជាមួយនឹង ស្ថានភាពនៃការរកស៊ីក្នុងពេលបច្ចុប្បន្នយើងត្រូវមានច្បាប់មានទម្លាប់ចុះបញ្ជីចុះអីក្រុមហ៊ុនអីត្រឹមត្រូវបង្កើតទៅជាក្រុមហ៊ុនបង្កើតទៅជាមុខរបរដើម្បីដំណើរការលក់នៅលើទីផ្សារណា Change Key Environment Agency Enforcing Increase Emphasis on Ethics នេះ Social Responsible Behavior Cost Related Market នេះគឺពាក់ព័ន្ធគ្នាជាមួយនឹងការទទួលខុសត្រូវនៅក្នុងសង្គមឬក៏ការអេយាប័តរបស់បុគ្គល អេយាប័តរបស់បុគ្គលដែលគាត់មានទំនួលខុសត្រូវទៅលើលើសង្គមក្នុងការធ្វើអាជីវកម្មគាត់ត្រូវតែមានតំណែងតំណងណាមានតំណែងតំណងអូខេនេះ natural environment នេះ cultural ចុងក្រោយនិយាយពី culture ណាចុងក្រោយ culture cultural environment បរិយាកាសទីផ្សារនេះ consist of ស្ថាប័ន institution and other force ស្ថាប័ននិងកត្តាជំរុញដទៃទៀតដែលជះឥទ្ធិពលទៅលើសង្គមជាពិសេសគឺតម្លៃការគោរពហើយជាមួយនឹងអេយ៉ាបតហ្នឹងអញ្ចឹងនៅក្នុងនោះនិយាយពី culture គេនិយាយពី belief ហើយនឹង value core belief ហើយនឹង value ណាព្រោះ វប្បធម៌របស់មនុស្សម្នាក់ម្នាក់ឬថាវប្បធម៌ខាងបងប្អូននេះខ្មែរឥស្លាមវប្បធម៌របស់ម៉ាឡេវប្បធម៌របស់ចិនវប្បធម៌របស់ថៃវប្បធម៌របស់វៀតណាមមានលក្ខណៈបែបណាអាចចំណុចហ្នឹងដែលជាតម្លៃមួយដែលយើងត្រូវផ្ដល់តម្លៃឲ្យគេដែរដល់បើយើងចង់រកស៊ីលក់មីទៅលក់មីសាច់ជ្រូកនៅបងប្អូនខ្មែរឥស្លាមអត់មានអ្នកទិញទេណាអាហ្នឹងអាហ្នឹង value ទៅលើ cultural environment cultural environment អូខេមាននៅក្នុងនោះគ្មានតាំងពីនេះគេនិយាយពី parent to school uh, from parent to school to children and are enforced by school church នេះ business and then government អញ្ចឹងវាពាក់ព័ន្ធគ្នាទាំងអស់ second belief ជាមួយ value are more open to change and include people view នេះ core ដំបូងគឺពាក់ព័ន្ធគ្នាជាមួយនឹង តម្លៃពីឪពុកម្ដាយមកទៅចំពោះកូនដែលគាត់ជំរុញឲ្យកូនទៅសាលា ទៅវិហារទៅ ធ្វើអាជីវកម្មហើយជាងជាមួយនឹងរដ្ឋាភិបាលសម្រាប់មួយទៀតគឺបុគ្គល belief លើបុគ្គលអញ្ចឹង belief មាន2 belief របស់វប្បធម៌របស់រួមមួយ មួយទៀតជំនឿរបស់បុគ្គលផ្សេងផ្សេងជា ជាគំនិតរបស់គាត់ផ្ទាល់អាហ្នឹងណាអាហ្នឹងក៏ជា culture ដែរវប្បធម៌របស់មនុស្សឬដែលយើងធ្លាប់អានេះចូលដល់លក្ខណៈគ្រួសារ កាន់អាគ្រួសារផ្ទាល់អ្នកខ្លះអឺចូលចិត្តញ៉ាំបាយដោយដៃញ៉ាំបាយដោយដៃណាមានន័យថាអត់ប្រើស្លាបព្រាអត់ប្រើអត់ប្រើចង្កឹះទេអញ្ចឹងញ៉ាំអាហ្នឹងគឺជាវប្បធម៌មួយគាត់ថាហើយគាត់ថាបើញ៉ាំដៃញ៉ាំបាយនឹងដៃហ្នឹងវាឆ្ងាញ់ជាងអាញ៉ាំបាយប្រើស្លាបព្រាអញ្ចឹងទៅអាហ្នឹងវាជា belief របស់គាត់ទេ vì anh ấy mà nhỉ, nó chỗ chỗ là វាអត់មានអីយកមកវាស់វែងទេអាហ្នឹងគេចូលនៅក្នុង secondary belief and value ok, nhỉ, shift the second culture value culture environment nhỉ, នេះពី culture environment tới từ, nhỉ, ទៅវាបដូរទៅនេះពីវប្បធម៌ ទូទៅបរិយាកាសវប្បធម៌គឺបានបដូរឲ្យទៅជា secondary culture value ពីតម្លៃនៃអា culture លំដាប់ទី2ដែល ជាលក្ខណៈរបស់បុគ្គល view របស់បុគ្គលមានន័យថាការយល់ឃើញនិងការជឿជាក់របស់បុគ្គលម្នាក់ម្នាក់គ្រប់គ្រប់គ្នាអញ្ចឹងគាត់ជឿជាក់អេយ៉ាបតផ្សេងផ្សេងក៏តាមក្បួនតាមຂະຫນាតរបស់គាត់អញ្ចឹងទៅអញ្ចឹងអាហ្នឹងវាលក្ខណៈយ៉ាងម៉េចអាហ្នឹងក៏យើងត្រូវតែស្វែងយល់ដែរអ្នកខ្លះ ដូចយើងអញ្ចឹងយើងថាអេខ្ញុំអឺ Android អត់ចេះប្រើទេខ្ញុំចូលចិត្តទៅប្រើតែ iPhone ខ្ញុំមិនប្រើទេ Android នោះវាពិបាកណាស់អ្នកខ្លះអត់ទេគាត់ថាអត់ទេប្រើ iPhone ពិបាកអ្វីត្បិតតែគាត់មានលុយទិញគាត់អីយ៉ាងទៅគាត់ថាបាក់ Android ស្រួលជាងវាទលំទលាយជាង Android ល្អជាងណាហើយ វាមិនបារម្ភរឿងបាត់បង់ព្រោះអឺពេលខ្លះទៅវាភ្លេច password ទៅពេលខ្លះវាអីទៅ iOS ហ្នឹងពិបាកក្នុងការប្រើប្រាស់វិញអញ្ចឹងធុញទ្រាន់អញ្ចឹងតែអាហ្នឹងជាជា people view អាហ្នឹងណាទាំងអស់ហ្នឹងហើយគូនិយាយសង្ខេបប៉ុណ្ណឹងចំណុចហ្នឹងអូខេចំណុចបន្ត people view of organization នេះ decline of loyalty toward company ដែលធ្វើឲ្យ people view of organization សម្រាប់គំនិត និងជំនឿជាក់របស់ប្រជាជនដែលមនុស្សទូទៅ ទៅលើ អង្គភាពគាត់ចាប់ផ្ដើមបាត់បង់ ទៅលើភាពស្មោះត្រង់ទៅលើ ក្រុមហ៊ុនហើយ people view of society people ផ្នែកគំនិតមនុស្សចំពោះ សង្គមនេះនេះ patriot defend defend it នេះ reformer want to change it នេះ mark mark content want to live it ចឹងអានេះសិតតែជាចំណុចមួយដែលពាក់ព័ន្ធជាមួយនឹងសង្គមអូខេចឹងគ្រូទៅបន្តណា culture និយាយពី culture ចឹងដល់ត្រឹម culture នេះវាអស់អស់មានន័យថាយើងនិយាយតាំងពីពីពីមីក្រូម៉ាក្រូហើយរួមបញ្ចូលទាំងអស់ជាបបធរ ប៉ិនយើងចង់ស៊ីជំរៅបន្ថែម យើងអាចមើលសភៅបន្ថែមព្រោះសភៅ e-book វាមានមេរៀនច្រើនបន្ថែមទៀតដែលអាចឲ្យយើងយល់បាន កាន់តែទូលំទូលាយពីលក្ខណៈនិងអេរិយាប័ត្ររបស់ customer អញ្ចឹងទាំងអស់នេះនៅពេលដែលយើងសិក្សាស្វែងយល់ទៅយើងដឹងថាអូខេគួររកស៊ីអីចំពោះ មនុស្សប្រភេទហ្នឹងជួរកស៊ីអីចំពោះ មនុស្សនៅក្នុងតំបន់ហ្នឹងណាគេប្រមាណមើលឃើញណា នៅពេលដែលយើងរកឃើញអានោះមានន័យថាជា កំហើញថ្មីសម្រាប់យើង នៅក្នុង ការរកស៊ីកុំឲ្យតែឃើញគេរកស៊ីអីតែរកស៊ីនឹងដែរអាហ្នឹងវប្បធម៌ខ្មែរយើងអញ្ចឹងមួយចំនួនឃើញគេរកស៊ីអីរកស៊ីនឹងដែរ people view of nature នេះតកតងជាមួយនឹងជំនឿទៅលើវប្បលើលើធម្មជាតិនេះ people view ទៅលើ universe ទៅលើសកលលោកអាហ្នឹងស្ថិតថាជា ផ្នត់កំណត់ទូទៅរបស់មនុស្សម្នាក់ម្នាក់ឯងហ្នឹងអេអាបត់ទូទៅអាហ្នឹងតកពងជាមួយនឹង culture នេះ culture environment នៅពេលដែលយើងដើរលើទីផ្សារច្រើនយើងជួបមនុស្សច្រើន ពួកមនុស្សខុសៗគ្នាទាំងអស់យើងត្រូវត្រៀមចិត្តហើយបើចង់ឲ្យគេដូចយើងមិនងាយណាប្រាប់ឲ្យហើយចង់ឲ្យដូចក៏មិនដូចចង់ឲ្យគេតាមក៏មិនតាមអញ្ចឹងគេតាមទៅលើអេយ៉ាបត់របស់គេ ចឹងយើងមិនអាចទាញទាញគេបានទេហើយយើងគេក៏មិនអាចទាញយើងបានដែរព្រោះ people culture ខុសគ្នា people view ខុសគ្នា people view ទៅលើនេះ universe ផ្សេង people view ទៅលើ natural ផ្សេង people view ទៅលើ society ផ្សេង people view ទៅលើ organization ផ្សេង people view ទៅលើ other factor ផ្សេង people view ទៅលើ themselves ផ្សេងអ្នកខ្លះ អា people view of themselves ហ្នឹងអាហ្នឹង proud ហ្មង មនុស្សអួតគេងក្អាងហ្មងមានតែអញទេដែលធ្វើបានល្អណាអាហ្នឹងឯងអូខេការឆ្លើយតបជាមួយនឹងទីផ្សារហ្នឹងចំណុចចុងក្រោយណាសម្រាប់មេរៀនហ្នឹងដូចជាអស់ស្លាយហើយយ៉ាអូខេអញ្ចឹងស្លាយចុងក្រោយសម្រាប់មេរៀនទី3ដែលជាមេរៀនទី2នៅក្នុង course របស់យើងអញ្ចឹងដើម្បីឆ្លើយតប responding to the market environment ដើម្បីឆ្លើយតបបានយើងត្រូវតែម៉េចយើងឆ្លើយតបយ៉ាងម៉េចវិញចឹងរឿងដែលសំខាន់ចំណុចទី1ដែលយើងត្រូវផ្ដោតសំខាន់ គឺយើងត្រូវចេះវិភាគវិភាគឲ្យអស់ឲ្យយល់ឲ្យដឹងពីលក្ខណៈនៃ ទីផ្សារយើងអាចស្វែងយល់ទៅលើកត្តាមួយចំនួនវិភាគពីមនុស្សវិភាគពីអេយ៉ាបតអាអេយ៉ាបត behavior អីហ្នឹងអាហ្នឹងសិតតែស្ថិតនៅក្នុង culture ហើយអញ្ចឹងតាមរយៈការវិភាគទាំងអស់នោះធ្វើឲ្យយើងអាចដឹងពីទីផ្សារតាតាគួរដំណើរការ និងរ៉ាន់អាជីវកម្មយ៉ាងដូចម្ដេចអាចចំណុចហ្នឹងណាបាទហើយចំណុចនេះ ចំណុចនៃការឆ្លើយតបត្រឡប់ទៅវិញចំណុចនេះគឺសំដៅទៅលើ uncontrol ណាចំណុចទី1គឺនិយាយពី uncontrollable มันអាច react and adapt to force in environment រឿងដែលសំខាន់គឺយើងមិនអាចយើងបើយើងមិនអាច control បានទេគឺយើងសម្រប ទៅក្នុងស្ថានភាពនឹងទៅណាយើងត្រូវចេះចេះសម្រប ចឹងអ្នកខ្លះគាត់ស្របអញ្ចឹងទៅគឺយើងអាចទទួលបានផលតាមរយៈការឆ្លើយតបជាមួយនឹងទីផ្សារនឹងឯងសម្របចំណុចទី2 proactive ការការសម្របសម្រួលការណា aggressive action to affect force into the environment ណាណាការកែតម្រូវការប្រយុទ្ធប្រឆាំងជាមួយនឹងសកម្មភាពដើម្បីទទួលបានលទ្ធផលនៅក្នុងបរិយាកាសបែបនេះ យើងត្រូវឆ្លើយតបទៅលើចំណុចនីមួយនីមួយអញ្ចឹងមានន័យថាយើងត្រូវដើរទៅលើទីផ្សារណាមួយដើម្បីឲ្យសមស្របណាដើម្បីឲ្យសមស្របហើយប្រយុទ្ធប្រឆាំងទៅនឹងបរិយាកាសនឹងឯងប៉ុន្តែតែស្គាល់ច្បាស់មានន័យថាយើងវាយលុកឧទាហរណ៍ថាយើងយកតំណែងផលិតផលទៅលក់នៅក្នុងតំបន់មួយតំបន់ហ្នឹងគេនិយមអីគេមាន តម្រូវការអីយើងវិភាគហើយហើយ បំពេញតម្រូវការពួកគេហើយយើងព្យាយាមវាយលុកតាមលទ្ធភាពដែលអាចធ្វើទៅបានចំណុចចុងក្រោយគឺ reactive នេះ watching and reacting the force to environment ណាការប្រតិកម្មជាមួយនឹងកម្លាំងនៃបរិយាកាសទាំងអស់នោះมันឮថា environment environment environment ហ្នឹងគឺយើងត្រូវមើល environment គ្រាន់តែពាក្យថា environment វាមាន environment អីខ្លះអញ្ចឹងយើងត្រូវផ្ដោតលំហានទៅលើកត្តានីមួយៗដែលយើងចង់ផ្ដោត អូខេចឹងគ្រូសង្ខេបប៉ុណ្ណេះសម្រាប់មេរៀនយើងនៅថ្ងៃនេះហើយចំពោះអ្នកអាចតន់មិនតន់យើងអាចមើលឡើងវិញបន្ថែមចំណុចទី1ចំណុចទី2យើងតែមើល e-book នៅក្នុងមេរៀនទី3ហ្នឹងវាមានទីមេរៀនទី4មេរៀនទី5ដែលអមអញ្ចឹងយើងអាចមើលបន្ថែមបានអូខេអញ្ចឹងគ្រូបិទ slide ប៉ុណ្ណេះសិនណា